ខ្ញុំកណានៅតែឆ្ងល់ចំពោះរឿងការទាយតាមបែបហុងស៊ុយដោយក្នុងគ្រួសារកណាផ្ទាល់ក្រោយ ពីគាត់ប្រាប់រួចរឿងបានកើតឡើងបន្តបន្ទាប់ហើយកើតឡើងលឿនជាងការកំណត់ទៅទៀតតើហេតុទាំងអស់ហ្នឹងវាតាកតងនឹងច្បាប់ធម្មជាតិឬផលកម្មឬអត់កាលណានៅតែមានចម្ងល់ហ្នឹងហើយរបស់មានអំណាចមាន4ទី1កម្ម ទី2ចិត្តទី3អាហារទី4បរិយាកាសខាងក្រៅដែលវាអាចជាបច្ច័យឲ្យកើតបញ្ហា ដូចជាមេរោគផ្លូវកាយវាអាច ឆ្លងពីក្រៅមកបានអាហ្នឹងបញ្ហានាំពីក្រៅអាហារបរិភោគមិនស្រួលអាចឲ្យពុលអាចឲ្យឈឺចិត្តរបស់យើង បើមាន ការគិតត្រូវគិតល្អក៏មិនបង្កឲ្យកើតវិបត្តិដល់រាងកាយដែរចិត្តគិតមិនល្អគិតអវិជ្ជមានច្រើន វានាំឲ្យបញ្ហាកើតឡើងវានៅតែក្នុងក្របខ័ណ្ឌច្បាប់ធម្មជាតិដដែលហ្នឹងហើយនៅ ក្នុងច្បាប់ធម្មជាតិដដែលរឿងទាំងអស់វានៅតែលើ ចិត្តជាធំនៅក្នុងធម្មជាតិទាំងអស់ហ្នឹងនៅតែចិត្តធំជាងគេដែរព្រោះទៅតែគ្មានអ្វី មានកម្លាំងដល់កម្មប៉ុន្តែកម្មយ៉ាងណាក៏ដោយកម្មយ៉ាងម៉េចវាអញ្ចឹងប៉ុន្តែការសម្រេចនៅលើចិត្តមិនកម្មអ្នកសម្រេចទេដូចជារឿងយើងដាក់ជំនឿទៅលើស្អីស្អីស្អីស្អីស្អីវាវា keep នៅក្នុងម៉ាញរបស់យើងណាហើយដល់ហើយទៅវាគប់ជួនទៅចឹងបានព្រះអង្គថា ការគិតហ្នឹងតែយើងគិតអីអាស្អីវាវិលទៅតាមអាការគិតហ្នឹងដោយកង់អតេះវិលតាមជើងគោអញ្ចឹងតែបើគិតត្រូវវាវិលទៅរកខាងត្រូវតែគិត ខុសវិលទៅនឹងដូចអ្នកជឿខ្មោចបន្តិចខ្មោចត្រូវបន្តិចខ្មោចត្រូវតែស្អីអាចិតវាគិតតែរឿងខ្មោចហ្នឹងគិតតែរឿងស្បួជួហ្នឹងវាគិតតែហ្នឹងហើយចិត្តហ្នឹងវាមាន សង្វាក់គ្នាជាមួយពួកអមនុស្សអញ្ចឹងទៅវាចាប់ ចឹងបានព្រះអង្គឲ្យតម្រង់ការគិត មិនមែនបដិសេធទេការទុះការទាយអីហ្នឹងថ្មក៏ចេះទាយខ្លះដែរអសម័យពុទ្ធកាលហ្នឹងក៏គេទាយឲ្យព្រះសម្មាសម្ពុទ្ធក្បួនវាមានមិនអត់ក៏ប៉ុន្តែអ្នកដែលបង្កើតការទាយពីមុនវាមិនមែនក្នុងន័យដូចយើងរាល់ថ្ងៃ20មនុស្សអញ្ចឹងទេ កើតពីអ្នកសច្ចាំងកើតពីអ្នកចម្រើន ចិត្តកើតពីអ្នកបានឈានអីចឹងហើយទៅជាសរសេរទុកទៅប៉ុន្តែដល់យើងមើលវាវាមិនដូចទាំងស្រុង ត្រូវខ្លះខុសខ្លះចឹងទៅប៉ុន្តែគ្រាន់ថាជីវិតនេះ នៅពេលដែលយល់ពីច្បាប់ធម្មជាតិមែនទែនវាលែងភ័យលែងព្រួយអីគេថាហ្នឹងគេទាយថាម៉េច ព្រោះអាច្បាប់ធម្មជាតិទោះបីគេមិនទេក៏គង់តែចឹងដដែលវាវិវត្តទៅចឹងដដែលខណៈគេដឹងមុនដល់ប៉ុណ្្នឹងតែតែបើវាមិនរងកើតមិនវាចឹងឯងឯណាប្រកែទាជាងពុទ្ធទៀតបងថានេះបន្តិចទៀតងាប់មិនសួរមានវិធីកិច្ចទេថាធ្វើអីក៏មិនគ្រោះហ្នឹងគ្រោះអាផ្សេងព្រោះវាដល់កំណត់វាអញ្ចឹងជីវដំណើរជីវិតរបស់យើងដូចម៉ាស៊ីនដែលបិឆេះហើយអញ្ចឹង ឬក៏ទៀនដែលដុតហើយអញ្ចឹងវាគង់តែលុតអាឥឡូវដុតទៀនអាថ្មទាយតាមើលតែឆេះអស់លុតចុងក្រោយលុតអត់លុតមែនអូត្រូវឲ្យត្រូវម៉េះហើយបើយើងមិនថាវាលុតអត់លុតដំណើរជីវិតគឺដំណើរធម្មជាតិទាយហ្នឹងក៏ទៅនៅតែធម្មជាតិដដែលមានស្អីទេគ្មានការទាយទៅកែធម្មជាតិកើតទេអត់ទេ បើការទាយកែធម្មជាតិបាននោះព្រះអង្គរៀបប្លង់មួយឯងមិនបាច់ឲ្យយើងមកបដិបត្តិមិនបាច់ឲ្យយើងមកស្វែងយល់ខំចម្រើនសិលសមាធិបញ្ញាចេញពីទុកនឹងទេព្រះអង្គរៀបក្បួនតន្តិចដាក់ពិធីមួយទៅណែឯងធ្វើអញ្ចេះទៅស្រុកណែឯងធ្វើអញ្ចេះទៅរួចទុកតែវាអត់មានមុំជឿអាត្មាមកក៏ហីទៅបើទុកចិត្តព្រះអង្គខ្លះទៅណាបើយើងគិតថាព្រះអង្គអ្នកត្រាស់ដឹង បើព្រះអង្គមានវិធីនោះព្រះអង្គមកយើងបាក់ទេប្រតិព្រះអង្គល្អណាស់អឺដូចនាងពេសការតិដាអញ្ចឹងនាងនឹងមានអបនិស័យនៅក្មេងអាយុ16ព្រះអង្គដឹងថ្ងៃនាងនឹងស្លាប់ទៀតមិនមែនថាអូអាយុ6គួតនឹងមានគ្រោះមិនមែនថាអញ្ចឹងទេព្រះអង្គដឹងថ្ងៃស្លាប់ទៀតព្រះអង្គមេច្បាប់ធម្មជាតិហ្នឹងហើយដែលព្រះអង្គ ដឹងថាកម្រិតវាវិលទៅដល់ណាវាចប់ត្រឹមម៉ានព្រះអង្គដឹងអញ្ចឹងបានព្រះអង្គទៅមុន3ខែទៅដល់ព្រះអង្គសម្ដែងអំពីមរណានុសតិដើម្បីប្រោសនាងនឹងកុំឲ្យនាងនឹងប្រមាទព្រោះជីវិតនាងនឹងនៅសល់តែ3ខែទៀតសល់តែ3ខែទៀតត្រូវអត់ត្រូវកែបានអត់ no ជីវិតបានតែប៉ុណ្្នឹង delay វាត្រូវ expire ត្រឹមហ្នឹង delay ជីវិតនាងហ្នឹងមកត្រឹមហ្នឹងកម្មវាផ្ដាច់ត្រឹមប៉ុណ្ណឹងហ្នឹងហើយឥឡូវអាហ្នឹងក៏ព្រះអង្គព្យាករដែរដូចតាទាអញ្ចឹងដែរតែព្រះអង្គមិនមែនត្រឹមទេព្រះអង្គឃើញច្បាស់ហ្មងដឹងថ្ងៃថានាងនឹងស្លាប់ថ្ងៃណាទៀតឃើញទេដឹងអញ្ចឹងព្រះអង្គទៅមុន3ខែទៅសម្ដែងមរណានុសតិឲ្យអ្នកស្រុកនាងភូមិនឹងពិចារណាពីសេចក្តីស្លាប់ ដឹងថាចិត្តងាប់ឲ្យពិចារណារឿងងាប់មិនមែនដឹងចិត្តស្លាប់ទៅធ្វើស្អីដូចយើងរាល់ថ្ងៃហ្នឹងលើតែយើង ដឹងថាគ្រោះចឹងណាគ្រោះរាល់ថ្ងៃតែគេឲ្យទៅធ្វើអីម្ដោះនេះម្ដោះនោះម្ដោះនេះឃើញឃើញឆ្ងាយពីការពិតទេប្រពុតអត់ទេដាក់ចំចំបើចិត្តងាប់ហើយទៅគិតអារឿងងាប់ហ្នឹងដើម្បីអីដើម្បីយើងធ្វើសេចក្តីល្អឲ្យហើយតែងាប់លេងបានធ្វើនេះចេះក្នុងនេះនេះងាយងាយណាងាយងាយហើយ និយាយពាក្យហ្នឹងជាមួយអ្នកចេះមែនទេណាពាក្យប្រពុតនេះយកទៅនិយាយមួយអ្នកចេះមែនទេមិនមែនអ្នកចេះបានតែសញ្ញាបត្រទេគឺអ្នកចេះមែនទេពីជីវិតហ្នឹងអ្នកចេះណាក៏ដោយ បានសញ្ញាបត្រពីអាមេរិកកាំងពីអង់គ្លេសពីស្អីក៏ដោយឲ្យតែមកយន្តកថាពេញដល់នឹងអាត្មាមិនដែរ appreciate ទេចំណេះនេះធ្ងន់ដល់ក្បាលអត់ប្រយោជន៍ខារឿងប៉ុណ្ណឹងគិតមិនឃើញចំណេះអាខាងក្រៅនឹងមានតែអានឹងមួយគិតមិនឃើញ ចឹងបានថាក្រៅពីប្រពុតគ្មានពេលណាបញ្យល់រឿងហ្នឹងទេប្រឡប់ទៀតតែឡូវហ្នឹងខ្វះអីអ្នកនៅ PhD នៅនេះរត់ទៅជាគ្រូខ្មែរចោលផ្ទះចោលសបែងពីអាមេរិកកាំងអីចឹងដែរឃើញទេអូយ PhD នេះនឹងរៀនយកទៅអីទេនេះកាន់រឿងប៉ុណ្ណឹងគិតមិនឃើញគេណាដោយសារអីដោយសារចំណេះហ្នឹងព្រះអង្គថាតថាគតមិនមែនថាមិនមានទេ វិជាទាំងអស់ហ្នឹងជា skill ទាំងអស់ហ្នឹងវិជាជាតម្រៃវិជាបតម្រៃវិជាលេខអតៈស្អីស្អីដែលគេរៀនចប់នគរតកសិលាស្អីទាំងអស់ហ្នឹងតថាគតមិនមែនថាมันមានទេតែវិជាទាំងអស់នោះมันអាចធ្វើអ្នកបាត់ភ័យបានទេឃើញទេអវិជាទោះវិជាទាយវិជាស្អីទាំងអស់ហ្នឹងมันអាចធ្វើអ្នកបាត់ភ័យបានទេมันអាចធ្វើអ្នកបានស្ងប់ស្ងប់កន្លែងហ្នឹងគឺវាលែងភ័យมันអាចធ្វើអ្នកយល់ដឹងពីជីវិតបានទេ ពីព្រោះជាវិជាប្រឡប់វាមិនហើយការពិត មិនបាត់ភ័យអ្នកយល់ការពិតជីវិតសម្រាប់ស្លាប់ឃើញទេស្រួលដល់ពេលទៅទៅចប់ថែវាទៅឈឺមើលទៅមើលជាងាប់ទៅឃើញការពិតទេស្រួលទេវាមិនដែលពីណាអ្នកបនហ្នឹងអាយុវែងជាងអ្នកអត់បនយើងមើលប្រហែលតែគ្នាហ្នឹងអ្នកប្រកែបនហើយអ្នកអត់បនប្រហែលតែគ្នាហ្នឹងយើងទៅបើមិនជឿកុំប្រមាថ អឺអាត្មាមានតែប្រមាថស្អីបើអ្នក បន់អាយុវែងជាងអ្នកអត់បន់ហ្មងទៅបលែប្រឡប់លប់តែខ្លួនឯងនឹងមានស្អីការពិតនៅតែការពិតចឹងចាំថាទៅនិយាយមួយប្អូនវណ្ណៈមិញចឹងបាទឲ្យគាត់ខំទៅឲ្យរៀនទៅគាត់អរគុណអាត្មាដែរពីមុនគាត់ចង់បរៀនអត់ចង់អីអាត្មាថាហេទុកកប់ចោលស្អីបរៀនទៅមានអីចែកទាំងទៅណាពីមុនគាត់អត់ចង់ឲ្យខ្លាចល្បីឥឡូវអត់ទេព្រមហើយ ហើយបានអាប្រាប់គាត់ចឹងថាណាអានឹងគឺជឿខុសច្រើនហ្នឹងហើយជាឱកាសរបស់យើងត្រូវនិយាយព្រោះអ្នកប្រាជ្ញកើតឡើងពេញកកោកក្តីគេយល់អស់ហើយយើងដេកទៅធ្វើអីទៀតដូចព្រះអាទិត្យហ្នឹងវាមានបំលែងពេលអាយុហ្នឹងដែរវាត្រូវការពលឺព្រះអាទិត្យនោះអាពេលអាគេជឿខុសផ្ទឹងនគរហ្នឹងហើយអាពេលយើងបញ្យល់នោះយើងត្រូវតែធ្វើការងារហ្នឹងគឺការងាររបស់យើងមានការងាររបស់ណាដែរគឺត្រូវតែបញ្យល់ហ្នឹងហើយ បើគេយល់ត្រូវអស់ហើយដេកទៅដូចពេទ្យអញ្ចឹងបើគេជាអស់ហើយដេកទៅបើគេឈឺចាំមើលអញ្ចឹងយើងចឹងសុបាយចិត្តទៅធ្វើទៀតទៅ ថាការងារយើងនៅមានច្រើនទៅទៅទៀតពយល់ទៀតរឿងអ្នកខឹងបាបអ្នកអ្នកខឹងតែអ្នកដឹងគឺតែងតែសុបាយចិត្តហ្នឹងហើយឥឡូវសំណួរពាក់ព័ន្ធរឿងហ្នឹង លើសម៉ោងបន្តិចមិញអា start រៀងលេតបន្តិចអញ្ចឹងឲ្យលើសបន្តិចបញ្ចប់ធឹមសំណួរហ្នឹងប៉ុន្តែសំណួរហ្នឹងសំណួរក្តៅឥឡូវអាត្មាលើករឿងហ្នឹងពពុទ្ធដឹងច្បាស់ថា3ខែទៀតនាងស្លាប់ឯងដឹងតែថ្ងៃស្លាប់ទៀតអីមិនក៏ព្រះអង្គមិនរំដោះនាងទៅមិនក៏ព្រះអង្គមិនប្រើវិធីនេះវិធីនោះឲ្យនាងនឹងរួចស្លាប់ទៅ ព្រះអង្គឃើញច្បាស់ណាស់ថាណដ្ឋិកម្មំសមង្គពលៀងគ្មានកម្លាំងអ្វីស្មើកម្លាំងកម្មទេនាងនឹងវាមាន បាបកម្មត្រូវឲ្យផ្ដាច់ជីវិតនឹងត្រឹមហ្នឹងត្រឹមថ្ងៃហ្នឹងមកអត់មានលើសអត់ត្មងអត់មានវិធីហ្នឹងបេះដូងអ្នក សង្គ្រោះមែនទេណាឃើញទេមិនមែនទៅប្រឡប់ទេអញ្ចឹងបានអាត្មានៅពេលដែលពាក្យពិតនឹងយើងនិយាយតឯងដំបងវាមិន វាតែងតែត្រូវព្រួញមាត់របស់គេអញ្ចឹងដូចឆ្នាំណានោះអីទូចសនិចគ្រូណានោះគឺទទីឲ្យគាត់ថាត្រូវធ្វើពិធីអញ្ចេះទៅហើយសុំឲ្យគេខមមិនជួយឲ្យពូឲ្យបានប្រមាណ10000ទៅជាហើយគាត់តែលឺភ្លាមណាស់មកហើយទៅធ្វើបាបគ្នាទៀតហើយ គ្នាកំពុងតែឈឺកំពុងតែវាពិបាក ខ្វះខាតនេះខ្វះខាតនោះទៅឲ្យគ្នាធ្វើពិធីអស់លុយទៀតហើយ ព្រោះអាត្មាដឹងថាវាមិនជាទេជំងឺនេះវាមានហេតុរបស់វាត្រូវក្របកំភ្លើងត្រូវស្អីស្អីអាណាទៅឲ្យពោជាឃើញទេការពិតប៉ុន្តែពេលដែលគេជឿអញ្ចឹងទៅនិយាយប្រាប់គាត់គាត់ខឹងដែរតាមមើលកាលហ្នឹងប៉ុន្តែក្នុងចិត្តអាណិតទៀតអាណិតអឺទៀតតែអាត្មាអត់និយាយកាលហ្នឹងអត់និយាយអាណិតទៀតដែរដូចជាធ្លាប់និយាយប្រាប់ញាតិញោមដែរញាតិញោមនៅចិត្តចិត្តតែមិនតន់ផ្សាយជាជាជាសាធារណៈកាលហ្នឹងដោយសារអីគាត់កំពុងតែជឿអញ្ចឹងព្រោះគ្រូទៅប្រាប់គាត់អញ្ចឹង ហើយគ្នាកំពុងតែមានគ្រោះស្រាប់ហើយទៅធ្វើឲ្យគ្នាអស់លុយកាន់តែច្រើនទៅធ្វើសែននេះសែននោះឲ្យអស់មានជាតែឥឡូវមិនចិញ្ចឹងទៅដែរឥឡូវវិលមករឿងនេះវិញរឿងនេះវាកើតសម័យពុទ្ធតែរឿងនេះ វាឆ្លុះបង្ហាញជីវិតគ្រប់សម័យកាល បើយើង ស្ដាប់រឿងនឹងហើយ យកមក apply ក្នុងជីវិតមិនបានយកមកដោះចងល់អត់កើតយកមកធ្វើសេចក្តីក្លាហានឲ្យសម្រេចថាអញធ្វើដូចព្រះអង្គអញ្ចឹងដូចព្រះអង្គប្រាប់អញ្ចឹងអត់បាន មានន័យថាយើងអត់ចេះទេរឿងហ្នឹងអញ្ចឹងបានអាត្មាឃើញញាតិញោមស្ដាប់រឿងនេះរឿងនោះរឿងនេះប៉ិនគាត់មិនដែលលះបង់ស្អីទេរឿងគាត់ស្ដាប់ព្រោះណាព្រោះណាគាត់ស្ដាប់ដែរតារឿងគេយល់ច្បាស់គេលះបង់លះគាត់អត់លះមានន័យគាត់ព្រោះតែរឿងគាត់អត់ព្រោះធម៌ផង ហ្នឹងហើយក៏ព្រោះរឿងលោកនេះនិយាយដល់រឿងព្រោះណាព្រោះណានិយាយបដាចាដល់រឿងណាព្រោះណាប៉ុន្តែគាត់អញ្ចឹងដែរគឺសាគោតមីអញ្ចឹងដែរលោកទេសឹងឲ្យគ្រប់រងអស់ហើយប៉ុន្តែដល់ជីវិតមែនតើគាត់មិនដែលយកមកព្យាបាលហ្នឹងអារឿងរឿងរបស់គេមិនរឿងរបស់អញឃើញទេហើយគាត់ចូលចិត្តតែរឿងស្ដាប់គាត់ចូលចិត្តតែរឿងវាព្រោះ សច្ចៈធោខំបរៀនពីសច្ចៈធោពីអភិធម្មអូមករៀនណាហើយនៅតែចឹងរហូតដល់មកជីវិតនឹងស្ដាប់ចេះឡើងថ្នាក់សោះព្រោះយើងអត់យល់ពីឫសធោះគាត់ខ្លះគាត់ស្ដាប់ធោះទាំងថ្មមិនតាន់កើតមកឥឡូវនោះប៉ុណ្ណឹងអានសងម៉ាន បានម៉ានហើយសួរគាត់បោកទុកឯណាប៉ុននឹងមកចេះចេះតែចេះគ្រប់សោះហ្នឹងអើឥឡូវរឿងហ្នឹង មើលមានប្រយោជន៍អីខ្លះមើលអ្នកស្ដាប់ទាំងអស់គ្នាមើលប្រហែលអ្នកនឹងជាង500ប៉ុណ្ណឹងស្ដាប់ទៅយល់ថាម៉េចរឿងនេះវាអត់ប្រយោជន៍ឬក៏រឿងស្ដាប់កំសាន្តតិចឬក៏វាមានប្រយោជន៍សម្រាប់យើងសម្រាប់អ្នកមានបញ្ញាឃើញទេព្រះអង្គដឹងថានាងស្លាប់ថ្ងៃណាទៀតឥឡូវគ្រូណាដែលដឹង ថាស្លាប់ថ្ងៃណាឲ្យច្បាស់យ៉ាងច្រើនកំណត់ឆ្នាំអាយុគាត់ចេះគាត់ចុះរាសីដាក់ឡើងអីប៉ុណ្ណឹងឲ្យថាម៉ោងណាថ្ងៃណាដឹងដោយព្រះអង្គអត់ដឹងទេ ព្រះអង្គដឹងទាំងថ្ងៃដឹងទាំងពេលទៀតថានាងថ្ងៃណានាងនឹងស្លាប់ដឹងចឹងប៉ុន្តែសួរថាព្រះអង្គឲ្យទៅកែប្រែមិនព្រះអង្គបញ្ជាក់ច្បាស់ថាកំណត់ expire ត្រឹមប៉ុណ្ណាហើយអត់ប្រឡប់ទេឲ្យនាងធ្វើសេចក្តីល្អថ្ងៃហ្នឹងមុនស្លាប់ចឹងឲ្យពិចារណាសេចក្តីស្លាប់កុំឲ្យនាងខ្លាចសេចក្តីស្លាប់មរណងមេភវិសិទ្ធិសេចក្តីស្លាប់នឹងមានដល់អាត្មាអញ ជីវិតាំងមេអនិច្ចំជីវិតរបស់អាត្មាអញមិនទៀងសេចក្តីស្លាប់ទៀងឲ្យនឹងមានស្មារតីរហូតអញ្ចឹងតែយើងឲ្យឃើញអញ្ចឹងពុំជ្រូកពី3តនឹបមួយឡានទៀតលើពពុតអត់ទេណាដឹងគ្មានចង់បានតនឹបអ្នកឯងសូមបីតាបន្តិចយកធัวយកទៅប្រាប់យកមេគាជីវិតយកទៅប្រាប់ឲ្យនាងរស់នៅក្នុងមេគាធัวដល់សពត្រជាមុនស្លាប់ ញ៉េ3ខែក្រោយព្រះអង្គទៅហ្មងទៀតដល់ថ្ងៃនាងនឹងស្លាប់ព្រះអង្គទៅហ្មងទៀតពួកអីឧបនិស្ស័យនាងនឹងចាស់ហើយដោយសារ3ខែនឹងនាងអត់ប្រមាទទេ នាងពិចារណាធម៌ដែលពពុទ្ធបរៀនរហូតអញ្ចឹងសតិបញ្ញានាងនឹងវាចាស់ខ្លាព្រះអង្គទៅហ្មងទៀតទៅចំងាយនឹងស្លាប់មុននាងនឹងស្លាប់ព្រោះនាងនឹងស្លាប់ថ្ងៃសៀលតិចព្រះអង្គទៅជួបថ្ងៃត្រង់ថ្ងៃសៀលតិចនាងស្លាប់ព្រះអង្គដឹងថាតិចទេស្លាប់ហើយ យើងទៅមុនជាងត្រូវឲ្យនាងមានចិត្តនឹងនឹងថឹងមុននឹងស្លាប់ឃើញទេអត់មានបែមានបនមានស្រន់មានអីទេ បានព្រះអង្គសួរសំណួរប្រមាណខអ្នកមកពីណាអត់ដឹងនាងទៅណាអត់ដឹង នាងមិនដឹងឬដឹង នាង ពិតជាដឹងឬអត់ដឹងទេព្រះអង្គឃើញទេអញ្ចឹងសំណួរទៅថាមកពីណាមិនដឹងថាពីជាតិមុនមិនដឹងមកពីណាចិត្តទៅណា តែមិនដឹងទៅកើតឯណានាងពិតជាអត់ដឹងមែនឬថាមិនព្រះអង្គដឹងដឹងថាម៉េចអើមិនដឹងអត់ដឹងថាស្លាប់គង់តែស្លាប់ទេចុះថាពិតជាដឹងឬថាមិនដឹងស្អីគេតែមិនដឹងស្លាប់ថ្ងៃណាវាមិនទៀងអញ្ចឹងអញ្ចឹងព្រះអង្គអ្នកដឹងច្បាស់តែក៏ព្រះអង្គមិនទៅបំភ័យគាត់នឹងដែរ ព្រះអង្គឲ្យដឹងថាជីវិតនេះអាចស្លាប់គ្រប់ពេលមិនបាច់ចាំតែថ្ងៃនេះស្លាប់ហើយព្រះអង្គមិនបាច់ទៅប្រភ័យចឹងទេឲ្យនាងពិចារណាថាជីវិតនេះអាចស្លាប់គ្រប់ពេលចឹងសេចក្តីស្លាប់មិន គ្រប់សង្កត់នាងនឹងនេះឪពុកនាង នៅចាំយូរពេកនាង នឹងទៅហើយភ្ញាក់ដៃរួញអាស្អីម៉ាប់ត្រល់បុកមកនេះចំទ្រូងនេះនឹងស្លាប់តាប៉ុន្តែនាងជាសោតាបណ្ណបុគ្គលបដិសន្តិក្នុងសុគតិភពនឹងរឿងនោះមួយ ឲ្យតែអ្នកបានឈានអ្នកមានអភិញ្ញា ចិត្តដឹងច្បាស់ជាងគ្រូទេ គ្រូទេតាមក្បួនតាមຂណាត់អ្នកមានអភិញ្ញាឃើញច្បាស់ដោយញាណដូចអឺរឿងមួយទៀតពាក្យប៉ុណ្្នឹងទាយព្រះរហន្តលោកទាយដែរលោកព្យាករដែរតែមិនមែនស្មានទេគឺឃើញច្បាស់មានរឿងមួយក្រោយពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វាន ប្រហែលជាប្រហែលខែដូចជា2ខែអឺព្រះថេរៈមួយអង្គឈ្មោះស្អីទេនេះជាព្រះរហន្តណាអាត្មាភ្លេចពនាមលោកបានមាននគរមួយនឹងមានព្រះរាជបុត្រមានព្រះរាជបុត្រមានប្រពន្ធផ្សេងគ្នាស្ដាច់ដល់មានមហេសីក្រោយមានបុត្រមួយទៀតប្រសូតមក មហេសីនឹងសុំពោថានាងចង់បានអីក៏បានដែរនាងថាមិនតន់ជួយដល់ធំបន្តិចគឺសុំឲ្យបុតសោយរាជបុតក្រោយនឹងអញ្ចឹងវាខុសពាក្យថាឲ្យហើយនោះអញ្ចឹងក៏យំអោបកូនច្បងឈ្មោះសុជាតៈសុជាតិឲ្យកូននឹងអត់ទោសឲ្យបៃតាពួកបៃតាគិតថារាជនឹងទុកឲ្យបុតប៉ុន្តែដោយសារសบายចិត្តភ្លើតភ្លើនមកពេលក៏ថាឲ្យគេ មិនដឹងថាគេនឹងទៀមទារាល់សេចសម្បត្តិចឹងទេហើយក៏គិតថាធម្មតាស្ត្រីចិត្តសាហាវបបុតនៅក្នុងនគរនឹងដែរអាចមហេសីក្រោយនឹងធ្វើបាបសម្លាប់ចឹងឲ្យកូននឹងទៅនៅមួយព្រះរាជាដតីដែលជាមិត្តភក្តិផ្ញើកូនផងចាំកូនធំអស់ពីបីដាទៅ ចាំកូនមកររាជសម្បត្តិចោះហើយកាលនឹងនៅជាទងអត់តន់ធំមកសៀតៈនឹងជាកូនស្ដាប់បង្កប់ថាបីដាបត់ អត់អន់ប្រតិអត់អីនឹងបៃតាទេនេះមិនមែនជាកំហុសរបស់បៃតាទេហើយបុតក៏មិនចង់ទៅអាស្រ័យនឹងនគរណាដែរមាសប្រាក់អីក៏បុតអត់ចង់យកដែរបុតចង់ទៅតែខ្លួនឯងមានស្នាមានព្រួញមកខ្លួននឹងបុតទៅនៅក្នុងព្រៃបុតបបបាញ់រស់នៅដោយសុបាយតែបុតចោះបៃតាកំព្រួយអីទៅអញ្ចឹងអត់យកអីទៅអត់នៅទៅបបបាញ់សัตว์ក្នុងព្រៃនៅអញ្ចឹងទៅអឺ អ្នកណានឹកឃើញប្រធេរៈអង្គហ្នឹងជួយប្រាប់ថ្មមកភ្លេចឈ្មោះឈឹងហ្មងមហាកាចាណៈឬក៏អង្គណានេះភ្លេចលោកជាព្រះរហន្តអ្នកមានអភិញ្ញាហ្នឹងអញ្ចឹងការព្យាករហ្នឹងវាអត់មានខុសអីពីច្បាប់ធម្មជាតិទេជីវិតគឺធម្មជាតិហ្នឹងឯងតែលោក ដឹងដោយអភិញ្ញាមិនដឹងដោយក្បួនគុណទៅដូចអ្នកសល់ក្បួនពីមុនអត់ទេលោកចូលឈានទៅលោកដឹងហ្មងអភិញ្ញាមានចិត្តដែលដឹងលើសពីចិត្តសាមញ្ញមានឈានជាបាទ លោកក្នុងព្រៃហ្នឹងឃើញសជាតៈហ្នឹងកំពុងតែបាញ់សัตว์ចឹងទៅ លោកពិចារណាមើលជីវិតរបស់សជាតៈហ្នឹងអូនៅនេះចិត្តស្លាប់ហើយតាឃើញចឹងឃើញច្បាស់ចឹងនៅប្រហែលខែទៀតស្លាប់លោកក៏និមិត្តធ្វើជាសัตว์មរឹកមួយរត់រត់សជាតៈដេញដេញដេញដេញដេញដេញដេញដេញមកដល់កន្លែងលោកហ្នឹងសัตว์ហ្នឹងក៏បាត់ទៅក៏ឃើញលោកថ្វាយអង្គមលោកបានចរចាគ្នាទៅ លោក ប្រាប់ទៅ មនាលកុមារអ្នកមិនអាចពន្យាពេលបានទេព្រោះនៅតែប្រហែលខែទៀតมันច្បាស់ខែដែរមកភ្លេចទាំងខែទៅទៀតបើមិន2 3ខែទៀតហ្នឹងឯងលោកប្រាប់ កំណត់ថ្ងៃទៀតឯងនៅសល់តែប៉ុណ្្នឹងខែទៀតទេឯងស្លាប់ហើយជីវិតរបស់ឯងនោះភ័យហ្មងអីលោកម្ចាស់សូមឡាលោកម្ចាស់ជួយខ្ញុំកណាផងអឺតើខ្ញុំម្ចាស់ត្រូវធ្វើម៉េច លោកដឹងដឹង ពីដំណើរធម្មជាតិនៃជីវិតវាបានត្រឹមប៉ុណ្្នឹងណាឃើញទេលោកអត់ប្រឡប់ឲ្យទៅធ្វើពិធីកម្មស្អីទេហើយនៅពេលហ្នឹងលោកប្រាប់ថាមនាសិជាតៈនេះជាសេចក្តីពិតនៃជីវិតរបស់អ្នកអាត្មាគ្រាន់តែប្រាប់ការពិតដល់អ្នកប៉ុណ្ណោះទេ អ្នកធ្វើម៉េចក៏ជីវិតអ្នកមិនអាចលើសពីប៉ុណ្ណឹងដែរកំណត់ជីវិតរបស់អ្នកប៉ុណ្ណឹងកម្មរបស់អ្នកប៉ុណ្ណឹង អ្នកទៅនៅភ្នំអ្នកទៅនៅវាំងអ្នកទៅនៅប្រាសាទអ្នកទៅនៅក្នុងជ្រោះក្នុងសមុទ្រឬអ្នកជួបអីសីអីសូណាក៏អ្នកនៅតែប៉ុណ្្នឹងដែរព្រោះធម្មជាតិឃើញជាធម្មជាតិជីវិតត្រឹមប៉ុណ្្នឹងលោកឃើញប៉ុណ្្នឹងអត់ប្រឡប់មនុស្សទេអត់ប្រឡប់ទេប្រាប់ពិតចឹងសូមលោកម្ចាស់ជាទីពឹងរបស់ខ្ញុំកណាបានលោកថាកុំយកអាត្មា ជាទីពឹងអីយោយោព្រះសម្មាសម្ពុទ្ធជាទីពឹងទីរលឹកចោះ អញ្ចឹងព្រះអង្គនៅណាខ្ញុំព្រះអង្គនឹងទៅថ្វាយអង្គមព្រះអង្គហ្នឹងហើយហើយបានលោកថាព្រះអង្គបរិណិព្វាន2ខែហើយហាព្រះអង្គបរិណិព្វាននេះខ្ញុំព្រះអង្គទ្រួយណាបានលោកថាព្រះសរីរកធាតុព្រះអង្គនៅមានអ្នកត្រឡប់ទៅរាជវាំងវិញទៅ ហើយអឺសំបបៃតាធ្វើព្រះចេតដីដាក់សរីរកធាតុទៅហើយធ្វើបន់ឆ្លងទៅចែកទៀន ណាថ្ងៃបុណ្យឆ្លងបច្ច័យដីហ្នឹងឲ្យចែកទៀនហ្នឹងឆ្លងហើយស្លាប់ទៅកំណត់ជីវិតប៉ុណ្ណា នៅតែប៉ុណ្្នឹងព្រោះជីវិតហ្នឹងជាធម្មជាតិវាកើតពីបច្ច័យអញ្ចឹងបើយើងទៅបង្វែរឲ្យវារស់លើសហ្នឹងឲ្យវាទៅជាស្អីយើងមិនជាបច្ច័យរបស់ធម្មជាតិវាមិនមែនយើងទៅកែធម្មជាតិបានថាមិនមែនទេមនុស្សជាបំណែកនៃធម្មជាតិមនុស្សគឺជាតួធម្មជាតិ ចឹងអ្នកដែលឃើញធោះពិតមិនមែនលោកមិនដឹងទេអនាគតយ៉ាងម៉េចយ៉ាងម៉េចតែលោកគ្មានពិធីប្រឡប់ដូចយើងឥឡូវយើងតែអូត្រូវធ្វើនេះត្រូវធ្វើនោះធ្វើនេះធ្វើនោះធ្វើនេះធ្វើនោះធ្វើនេះធ្វើនោះ